ត្រង់ណាបដិញក៏គ្មានអ្នកស្មោះខ្ញុំមិនល្អត្រង់ណា ជួបតែអ្នកទៅចោលសុំសុំម្នាក់ណាក៏បាន ជួយប្រាប់ផងចុះប្រាប់ពីខ្ញុំទាំងអស់ល្អអាក្រង់អីខ្ញុំត្រូវធ្វើអីខ្លះ ចត្រូវចិត្តគេធ្វើខ្លួនបែបណាដែរទើបបានគេឲ្យដំណ័យខ្ញុំតល់គុំនិតហើយលែងដឹងធ្វើអីមួយថ្ងៃទៅមួយថ្ងៃរត់តែមើល ត្រូវធ្វើអីខ្លះទើបអាចត្រូវចិត្តគេធ្វើខ្លួនបែបណាដែរទើបបានគេឲ្យដល់ផ្លៃខ្ញុំតល់គុំលិតហើយលែងដឹងធ្វើអីមួយថ្ងៃទៅមួយថ្ងៃរឹងតែនឿយ ត់ខ្ញុំឈឺខ្ញុំមិនល្អត្រង់ណាដល់ឆ្នាំទៅចោលខ្ញុំ ចាំបាច់ឲ្យខ្ញុំយំស្ទើរជួនស្មើថាខ្ញុំមិនល្អត្រង់ណាខ្ញុំឈឺណាស់អត់នឹង